បាទសួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំមកណែនាំជាមួយនឹង hero មួយបើតាមពិតទៅ hero នឹងខ្ញុំបានផុស2ដងហើយផុសជាស្លឹកបាទហើយ hero នេះ hero អ្នកដែលនិយាយទៅអ្នកស្គាល់គ្នាមកខ្ញុំសឹងតែលេងឆាតមួយគ្នារាល់ថ្ងៃបាទហើយក៏ hero ដែលយើងអាចទុកចិត្តបានបាទបើទោះបីជាយកទៅទាំង Gmail ឬក៏ផ្លាស់ប្ដូរ Gmail និយាយទៅគឺ hero នេះគឺសុវត្ថិភាពតែម្ដងណាបាទសម្រាប់បងប្អូនដែលគាត់ចង់បាន hero យ៉ាងធំមក skin យ៉ាងច្រើនបាទអាច មើល hero នេះបានហើយតម្លៃសូម private សិនបាទបងប្អូនអាច inbox ចូល page ណាបាទហើយមុននឹងចូលដល់ការ review បាទខ្ញុំសូមប្រាប់ពីរបៀបក្នុងការ screenshot account មកលក់បាទអញ្ចឹងបងប្អូនចង់ផ្ញើ account មកដាក់លក់កន្លែងខ្ញុំខ្ញុំអត់ត្រូវការជា Gmail password អីទេបាទទីមួយគឺបងប្អូនត្រូវមើលលក្ខខណ្ឌ page បើសិនជាលក្ខខណ្ឌហ្នឹងបងប្អូនអាចទទួលយកបាន ចាំបងប្អូនផ្ញើ hero មកលក់បាទហើយលក្ខខណ្ឌ page ដាច់ខាតគឺត្រូវតែមានឲ្យខ្ញុំបាទ នៅក្នុងចំណោម3 4ហ្នឹងត្រូវតែត្រូវតែមានមួយឯងបាទដែលត្រូវផ្ញើខ្ញុំណាបាទអញ្ចឹងយើងមើលសិនបើទទួលយកបានចាំដាក់លក់ហើយតេតតនឹងការ screenshot ដែលផ្ញើមកលក់បានលឿនហ្នឹងគឺបងប្អូនត្រូវតាថតតម្រង profile បាទកុំបិទ ID បាទហើយមួយទៀតបងប្អូនថត win rate បាទថតជា skin skin បងប្អូនខ្លះគាត់តែងតែថតចូលមកកន្លែង hero នេះអញ្ចឹងបងប្អូនថតកន្លែងហ្នឹងអត់កើតទេណាបាទខ្ញុំអត់យកទេបងប្អូនចូលមកក្នុង shop បាទ ហើយយកកន្លែង skin ហើយយើងជ្រើសរើស skin ដែលយើងមានស្រាប់បាទហើយ skin ប្រភេទ skin ធម្មតា skin elite អីបងប្អូនមិនបាច់ថតទេបាទហ្នឹងជា ប្រភេទ account ធំធំបើសិនជា account តូចយើងថតត្រឹម elite ឡើងទៅបាទឧទាហរណ៍ថាខ្ញុំដូចជា account នេះអញ្ចឹងយើងថតឧទាហរណ៍ថាចេះបាទនេះសារ៉េវាកុំឲ្យដាច់លើដាច់ក្រោមអ្នកខ្លះក៏ថតបែបនេះអញ្ចឹងខ្ញុំអត់យកទេបងប្អូនធ្វើសារ៉េវាឲ្យឲ្យឲ្យស្មើអញ្ចឹងនេះបាទកុំឲ្យដាច់អក្សរ elite នេះ ចឹងពេលដែលយើងថតសន្លឹក10ហើយគឺយើងត្រូវនេះបាទមកទៀតមក10 10បន្តបន្តរហូតមកចឹងទៅបាទហើយបើសម្រាប់ account ធំធំយើងថតត្រឹម special ឡើងបើ account កាន់តែធំគឺកាន់តែថតឲ្យតិច skin បើ account ធំមែនតើហ្មងបងប្អូនដូច500 skin ជាងអីនេះ epic ធម្មតាមិនថតទេយើងសេរីដល់ epic time limit អីឡើងចឹងទៅចឹងណាហើយតម្រងដែលបងប្អូនត្រូវថតមួយមួយឧទាហរណ៍ skin នេះបងប្អូនខ្លះគាត់យល់ច្រឡំនេះ គាត់ថតបែបអញ្ចឹងគឺយើងមើលអត់យល់បាទអញ្ចឹងនេះបងប្អូនចុចកន្លែងសញ្ញាព្រួយនេះហើយយើងចុចវាជាប្រភេទ HD បាទនេះចឹងតម្រង់បែបហ្នឹងគឺ HD បើបងប្អូនចុចមួយទៀតគឺទៅ 3D វិញហើយអញ្ចឹងប្រភេទ 3D នេះគឺខ្ញុំអត់យកទេគឺយកជាប្រភេទ HD ចា៎អញ្ចឹងបងប្អូនថតរូប10 10 skin ថតរូបមួយ skin មួយ skin ជាប្រភេទ HD បាទហើយយើងជ្រើសរើសតែ skin ល្អបានឯពីធម្មតាឯងមិនថតទេណាបាទ បើ hero ធំធំ hero ល្អគឺថតតា collector ឲ្យឡើងហ្មង collector KS KS បើយើងមាន full set របស់វាគឺយើងថតក្នុង team full set របស់វាមកកុំឲ្យពិបាកច្រើនអញ្ចឹងហើយ connection account បងប្អូនត្រូវថតបាទតម្រង់បែបនេះនេះគេហៅថា connection account ណាដែលខ្ញុំតាមចំណាំតែនិយាយបងប្អូន disconnect មកស្អាតឲ្យហើយទៅហើយបើមានសញ្ញាគ្រីសខាងលើអីយើង forward ផ្ដាច់វាឲ្យហើយករណីដែលភ្លេចហើយទុកជា Gmail Moon Tune បានហើយថតតម្រង់បែបហ្នឹងមកសន្លឹក ថតតម្រង់ចូលមកកន្លែងនេះមកសន្លឹកទៀតមកនេះពីរសន្លឹកខ្ញុំបញ្ជាក់បន្តិចអញ្ចឹងថតកន្លែងនេះមកសន្លឹកនិងកន្លែងនេះមកសន្លឹកអញ្ចឹងសរុបមកវិញបងប្អូនថត profile ថត connection account ថតរូប10 10 skin រូបមួយ skin មួយ skin ជាចុងក្រោយបាទ complex ដាក់លេខទូរស័ព្ទតម្លៃបាទនៅពេលដែលបងប្អូនដាក់លេខទូរស័ព្ទតម្លៃនៅពេលដែលឃើញថាថ្លៃពេកខ្ញុំនឹងរីកមិនបងប្អូនហើយអត់ចាំបាច់បងប្អូនសួរទេហើយរឿងតម្លៃសេវាកម្មផុសក៏ដូចគ្នាគឺខ្ញុំខ្ញុំប្រាប់តាមហ្នឹងហើយអញ្ចឹងណាបាទអញ្ចឹង តែប៉ុណ្ណឹងគឺបានដាក់លក់ហើយចុងក្រោយគេកុំភ្លេចលេខទូរស័ព្ទតម្លៃហើយលក្ខខណ្ឌត្រូវមើលឲ្យច្បាស់ហើយសិនតោះអញ្ចឹងឥឡូវកុំឲ្យខាតពេលយើងមកមើល account របស់បងប្អូនគ្នាតើ account នឹងមានអីខ្លះបាទអញ្ចឹង account emblem នេះស្អាតដែរណាបាទចិត្ត mark ដែរហើយបាទ emblem មួយហើយបាទហើយ skin 368កាលនេះផុសដំបូងដូចជា300គត់អីទេ300តិចតួចណាឥឡូវឡើងដល់368ហើយ hero មាន104បាទហើយយើងចូលមើលកន្លែង win rate បន្តិចទៅបាទ បាទនេះ Vinted Hero បងប្អូនបាទនេះអញ្ចឹងវាសំល្មមបាទ50 60អីចឹងទៅហើយឥឡូវយើងចូលមើល skin បាទនេះ skin ខ្ញុំខ្ញុំទាញយក skin ល្អល្អតែម្ដងទៅបាទខ្ញុំផុសតាមអាសានេះទៀតឯ account ហ្នឹងផុសដូចជា2 3ដងនេះ3ដងទាំងវីដេអូហើយបាទអញ្ចឹងបើសិនជាបងប្អូនណាត្រូវការតាក់ទងមកខ្ញុំបានណាបាទព្រោះគាត់លក់តាំងពី300 skin គុតបាទរហូតដល់ឥឡូវ360ហើយលក់អត់ចេញ ហើយគាត់ច្នៃលុយច្រើនណាបងប្អូននឹងស្រាប់ហើយ skin ល្អល្អអ្នកដែលគាត់លេង ដាក់លុយខ្លួនឯងគាត់ដឹងហើយបាទបើយើងទិញពីគេអត់ជាប្រមាណទេបាទហើយជាប់ copyright សលេងម៉ូតូនឹងលើសង្ឃឹមថាវាអត់អីណាលេងមកបន្តគ្នាងាប់បាត់ហើយខ្ញុំបើកបើកប្រអួយបងប្អូនដល់ពេលអញ្ចឹងលឺសលេងម៉ូតូឡានចូលបណ្ដោយបាទអញ្ចឹងឥឡូវយើងមើលទាំងអស់គ្នាបាទនេះ skin ខ្ញុំខ្ញុំនិយាយពីនេះទៅហ្មងទៅបាទ បាទនេះបងប្អូនមើលខ្លួនឯងណាបាទនេះ transformer ក៏មានច្រើនបាទប្រភេទ KLS បាទនេះចឹងមើលតាមហ្នឹងទៅហើយ hero នេះ collector ស៊េរីថ្មីមានច្រើនបងប្អូននេះបាទដូច legend របស់ Valor អីនេះបាទ Aldos Harley Hayabusa បាទ Fanny បាទនេះ Kakura Silong Hanabi ហើយបាទដាំង Franco បាទនេះបាទនេះស្អាតស្អាតណាបងប្អូនបាទនេះ skin ស៊េរីថ្មី Disable Liliamon នេះមានទាំងអស់តែម្ដង បាទ skin ឌីរ៉តសេរីថ្មីក៏មានដែរបាទ skin Jin បាទ Angela Bruno បាទនេះ Chu បាទដាំងនិយាយទៅស្អាតបាទយូសងឯងមានមួយសេតតែម្ដងបាទបាទកាកូរ៉ាគូស៊ីនបាទ Bruno នេះឃើញទេបាទ Leslie Leslie Star ឈឺកអ្នកទាំងអស់គ្នាជាស្រ័យផង Cushion Collector បាទនេះណាប់តាន់ក៏មានដែរបាទ collector លីសិនលូខាតបាទលីសិនដូចជាមាន3 4គ្រាប់ដែរបងប្អូនណាបាទមាន Franco លូខាតហើយមាន Veller ហ្នឹងបាទនេះបាទមានទាំង collector មានទាំង legend តែម្ដង ranger បាទចឹងប្រភេទ soda ក៏មានច្រើនបងប្អូនហើយ big time limit ក៏មានច្រើនដែរណាបាទចឹងសម្រាប់បងប្អូនដែលគាត់ត្រូវការប្រភេទ skin នាងថ្មីថ្មីដូចជា rod ដូចជា collector អីហ្នឹងបងប្អូនអាចអាចពិចារណាទៅលើ account នេះបានបាទហើយតម្លៃយើងចាំនិយាយគ្នាតាមហ្នឹងទៀតបាទណា inbox ចូល page ហើយតើតើនឹងបងប្អូនទិញលក់បច្ចៈហើយបច្ចៈទៀតបងប្អូនត្រូវតែប្រយ័ត្នចំពោះ account fake ដាច់ខាតចង់ទិញលក់មិនបាច់ខ្វល់ពីអ្វីទាំងអស់ក្រៅពី page ដែលមាន120,000 follow ទេបាទពួកពេលដែលបងប្អូនឆាតមក page 120,000 follow ហ្នឹងគឺសុវត្ថិភាពទិញទិញគឺបាន account លក់គឺបានលុយបាទហើយកុំសូវ comment នៅក្នុង page របស់ខ្ញុំកាលណាតែ comment បងប្អូននឹងស្រាប់ហើយពួក fake account វានឹងដឹងពីគោលបំណងរបស់យើងចង់ទិញឬចង់លក់ ចឹងវានឹងឆាតទៅអ្នកខ្លះគាត់តែចែកមកខ្ញុំមើងបាទតែចែកថាងគាត់លក្ខណៈចោតយើងណាគាត់ថាបើសិនជា fake account មែនហេតុអីដឹងពីគោលបំណងរបស់គាត់ចង់លក់ចង់ទិញបាទបងប្អូនចង់ដឹងច្បាស់បងប្អូនចូលទៅក្នុង page របស់ខ្ញុំយកកន្លែង review page ណាកន្លែងគេវាតម្លៃ page ណាបងប្អូនចូលទៅមើលទៅអ្នកទាំងអស់ហ្នឹងហើយគឺសត្វតអ្នកដែលទិញលក់កន្លែងខ្ញុំដែលគាត់មានសុវត្ថិភាពគាត់ទទួលបាន account គាត់ទទួលបានលុយបាទ តើគាត់ comment បែបណាបាទដូចជា100អ្នកជាងដែរបាទអញ្ចឹងខ្ញុំមិនអ្នកលក់ថ្មីថ្មីទេចង់ប្រាប់បងប្អូនអញ្ចឹងណាលក់យូរហើយបាទរាប់ឆ្នាំទៅហើយតាំងពីលក់នៅក្នុង YouTube 125,000 subscriber ហើយដល់ពេល YouTube នឹងខូចទៅដោយសារតែជាប់ copyright ជាប់ copyright គេ community guideline អីគេលក់ account clan ឲ្យបងប្អូននឹងឯងផុសក្នុង page តូចក្នុង channel តូច ដល់ខ្ញុំ link absent ជាមួយគ្នាជាមួយនឹង channel ធំទៅវាខូចទៅទាំងអស់ទៅ28 29វីដេអូណោះអញ្ចឹងខូចដោយសារអីគេដោយសារលក់ account បាទអញ្ចឹងអញ្ចឹងដល់ពេលដែលខូចហ្នឹងខ្ញុំចាប់ផ្ដើមមក build page វិញហ្នឹងលក់នៅក្នុង page អញ្ចឹងវាយូរឆ្នាំហើយបាទ page នេះដូចជា4 5ឆ្នាំហើយនៅ channel YouTube ទៀតតាំងពីលក់ឲ្យគេ rule of survival តាំងពីលក់ crazy action បាទ account ចម្រុះ PUBG Free Fire ពេញទឹកពេញដីហ្នឹងឯងលក់ account YouTube account ឯហ្នឹង អញ្ចឹងបងប្អូនដឹងហើយអ្នកគាត់ធ្លាប់ទិញលក់កន្លែងខ្ញុំដឹងសេវាកម្មយ៉ាងណាហើយបាទតើតើនឹងការរៀបចំឬក៏យ៉ាងម៉េចហ្នឹងអញ្ចឹងសូមប្រយ័ត្នប្រយែងទាំងអស់គ្នាតើតើនឹងការទិញលក់កុំងាយជឿគេពេកបាទកុំស្មានបាទអ្នកខ្លះគាត់ស្មានគាត់ជឿអញ្ចឹងកុំស្មានកុំជឿបើឆាតជាមួយเพจហើយគ្មានការទទួលខុសត្រូវផ្ញើលុយឲ្យបាត់លុយទិញ account អត់បាន account នឹងចាំថាចុះតែអ្នកខ្លះគាត់នៅតែរឹងគាត់នៅតែអត់ជឿគាត់ថាយើងនឹង រៀបល្បិចរៀបអីទៅបាទគាត់ថាវាមិនដែលណានៅសុសុកគេដឹងពីគោលម្ដងគាត់ចង់លក់ហើយអ្នកខ្លះគាត់ចូលទៅ comment ថាចង់ទិញ account ខ្លះគាត់ថា account ជួយទិញ account មួយទៅនេះ account ខ្ញុំបាទខ្លះហើយឥឡូវនឹង style វា fake account បោកគេអត់បានហ្នឹងវា style ធ្វើម្ចាស់ account ឬ style ធ្វើ midman បាទប្រយ័ត្នកន្លែងហ្នឹងទៀតខ្លះឃើញយើងចូល comment ពឹបវាថាអះអាងជាវាជាម្ចាស់ account ទៅដល់ពេលយើងតាក់ទងទិញលក់មួយវាទៅក៏វាធ្វើដាក់ style ជាហម midman ហើយ midman ហ្នឹងគឺ fake account ខ្ញុំនឹងឯងបាទ បើតាមពិតទៅខ្ញុំគិតថាមនុស្សតែម្នាក់ទេវាដេះជាដើរទូធ្វើទៅវារអីអត់បានអញ្ចឹងណាហ្នឹងសិតតែពួកដាច់ដាច់លីហើយចិត្តងាប់ហើយទៅទៀតហ្នឹងដោយសារតែប្រឹងបោកគេពេកបាទហើយបងប្អូនដឹងស្រាប់អីអ្នកតាមដានខ្ញុំពាក្យបណ្ដឹងអីខ្ញុំបានដាក់ឲ្យរួចរាល់អស់ហើយ page ស៊ីនរបស់ខ្ញុំ Facebook ស៊ីនរបស់ខ្ញុំអីគេ note ទុកនៅក្នុងក្រសួងឲ្យបាត់ហើយបើទោះបីជាមានពាក្យបណ្ដឹងក៏ខ្ញុំមិនខ្លាចនឹងទៅតតល់ដែរខ្ញុំបន់តែគេបណ្ដឹងហ្នឹងគេបណ្ដឹងអាងទៅទាំងអស់គ្នាបន្ថែមទៀត ហើយបើសិនតែចាប់បានវិញវាកាន់តែល្អហើយបាទអញ្ចឹងណាហើយបងប្អូនឃើញស្រាប់ហើយសម្បីតែเพจរបស់បងសវណ្ណរទ្ធីជាសារព័ត៌មានល្បីហ្នឹង ABA គាត់នៅតែគេ fake ABA fake account ដើម្បីទទួលផលហើយនៅតែឃើញតែចាប់អត់តាន់បានហ្នឹងគិតមើលអញ្ចឹងសំខាន់យើងប្រយ័ត្នទាំងណាបាទអញ្ចឹងវីដេអូនឹងវែងឆ្ងាយទៀតដោយសារខ្ញុំចង់និយាយឲ្យច្បាស់កន្លែងឲ្យតាក់ទង fake account និងរឿងលក់ account ផងបាទចុះអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត